បងនិយាយរឿង Greenwood ផងចង់ចេញពី Man U Greenwood បើក្រោមការដឹកនាំរបស់លោក Ravranik ខ្ញុំគិតថាមិនបាច់ចេញទេពីព្រោះគាត់ Ravranik ខ្ញុំឃើញរອບទេកីឡាករទាំងក្មេងទាំងចាស់លេងទាំងអស់ឥឡូវហ្នឹងណាគាត់ពងរាវឯងគាត់ពងរាវពីណាទៀតដែលលេងនឹងនឹងប្រព័ន្ធនឹងទម្រង់លេងរបស់គាត់បាទអញ្ចឹងគួរតែ Greenwood សាកល្បងនៅប៉ុន្តែកីឡាកររបស់ Man U មួយចំនួនដូចជាពីរនាក់ឲ្យដែលមានឈ្មោះត្រូវចេញហ្នឹងណា បាទនៅខែមករាខាងមុខនេះគឺមានតែការពីប៉ូទុយហ្គាល់ Diego Dalot មួយហើយនឹងកីឡាករអ្នកចាំទី Dean Henderson បាទពីរអ្នកហ្នឹងគឺភាគរយខ្ពស់ជាងគេមែនដូចតែគេចុចឈ្មោះតែដឹងត្រូវចេញនឹងត្រូវបញ្ជូនចេញ Dalot and Dean Henderson បាទអញ្ចឹង Man U កំពុងតែស្វែងរកនៅខ្សែការពីស្ដាំបន្ថែមដូចជា Kevin Kevin Trippier ហ្នឹងឥឡូវ Man U ដូចជាផ្អាកដែរហើយទៅជា Newcastle នោះចាប់អារម្មណ៍វិញ Kevin Trippier របស់ Atletico Madrid ហ្នឹងណាកីឡាករអង់គ្លេសដែរ បាទមិនតែនៅវ៉ាន់វិសាកាបាទហើយប្រហែលជាលោករ៉ាថូនីគាត់នាំចូលខ្សែការពារស្ដាំអីបន្ថែមទីមកដឹងតែលឺសូហ្នឹងគឺដាឡុតអាចចេញហើយនឹងអឺមិនអាចទេបាទចុចឈ្មោះអ្នកត្រូវចេញហ្មងហើយនឹង Dean Henderson អ្នកចាំទីដៃទី2 Dean Henderson បន្ទុកឲ្យគាត់នៅក៏គាត់អត់នៅដែរបាទព្រោះគាត់ចង់លេងជំរឿនដំបងដែរបាទនៅនេះបានដៃទី2ហើយ Van der Beek ក៏មិនតន់ច្បាស់ បាទតែសិតតែស្ថិតក្នុងបញ្ជីដែលត្រូវចរចាបើត្រូវត្រូវថ្លៃទៅអីគេលក់ហើយបាទនឹងវ៉ាន់ដប៊ីក៏ត្រូវអាចចាញ់លីនកាតហើយម៉ាត់ឈលអមនីម៉ាត់ឈលឥឡូវនេះសុំទៅគាត់សុំឲ្យលក់គាត់ទៅក្រុមសេវីឡាឬក៏ឲ្យខ្ចីជើងទៅក្រុមសេវីឡាគាត់អត់បន្តនៅ ក្នុងក្រុមមេនយូទៀតទេក្នុងខែមករានេះអឺឃើញមានបាសេមានជូវិនទូសចង់បានដែរអង្គនីម៉ាត់ឈលហ្នឹងណាប៉ុន្តែគាត់ថាគាត់អត់ទៅទេគឺគាត់ចង់បានលេងនៅ ទៅលេងចូលរួមជាមួយក្រុមសេវីឡានេះព័ត៌មានចុះផ្សាយ8ដល់10នាទីមុនហ្នឹងណាតាមរយៈសារព័ត៌មាន Sky Sport បាទ menu outcast Martial Keen on Sevilla Sweet បាទអញ្ចឹង Martial គាត់ថាមានការចាប់អារម្មណ៍ពីបាសេផងពីយូវិនទូផងសារព័ត៌មាន Sky Sport អះអាងអញ្ចឹងប៉ុន្តែគាត់ចង់ទៅលេងឲ្យសេវីឡាច្រើនជាងបញ្ហាដែលគាត់រើសជ្រើសរើសយកសេវីឡាខ្ញុំសូមធ្វើការវិភាគថា បញ្ហាតែមួយគត់គឺ ទាំងក្រុមជូវិនទូសទាំងក្រុមបាសេគឺជាក្រុមដែលកំពុងមានសម្ពាធណាគាត់អត់ចង់ទៅលេងក្រុមដែលមានសម្ពាធទេបាទសម្ពាធបាសេសម្ពាធជូវិនទូសយើងដឹងស្រាប់ហើយឆ្នាំនេះលេងធ្លាក់ទម្រង់ខ្លាំងគ្រូកីឡាករមួយចំនួនក៏អាចនឹងរុះរើហើយគ្រូយើងទៀតសោតលោកសាវីកំពុងមានសម្ពាធដូច្នេះរឿងទៅលេងនៅដែលបាសេដូចពិបាកបន្តិចណាបើសេវីឡាយើងឃើញលេខ2 បាទឆ្នាំហ្នឹងលេខ2ល្អជាងល្អជាងបាសេឆ្ងាយណាបាទលេខ2ពីរៀលម៉ាឌ្រីតប៉ុន្តែបន្ទុកដាច់ឆ្ងាយពីរៀលម៉ាឌ្រីតគាត់គាត់បាដែរហ្នឹងបាទ10ដាច់6បន្ទុកហើយបាទរៀលដាច់6បន្ទុកហើយបាទដូច្នេះអឺការរើសហ្នឹងគឺគាត់រើសចង់ទៅបានលេងនៅក្លឹបណាស័កសមឲ្យមើលទៅតំណងបាន Champion League ឆ្នាំក្រោយហើយបើជួបន្ទុះឥឡូវនៅក្រុម Top 4ហ្នឹងហើយបាសេឥឡូវនៅក្រុម Top 4ហ្នឹង ហើយយប់ហ្នឹងទៅប៉ះមួយសេវីឡាយប់ហ្នឹងអាសេបាទអញ្ចឹងប៉ះមួយសេវីឡាដឹងហើយដឹងដឹងដឹងសដឹងខ្មៅយប់ហ្នឹងហើយជួបបន្ទូលេខ7ហ្នឹងណាឃើញទេបាទអញ្ចឹងគាត់រើសយកហ្នឹងគឺឆ្លាតហ្មងហ្នឹងបាទខ្យល់គាត់គាត់ឆ្លាតហ្មងហ្នឹងយកក្លឹបធំធំដូចសេវីឡាដូចជួបបន្ទូចង់បានហើយយប់ទៅមើលលេខជួបបន្ទូមើលលេខបាសេម៉ាយអើយ7លេខ7លេខ8បាច់ឆ្ងល់អីកន្លែងហ្នឹងគឺវាអញ្ចឹង logic អញ្ចឹងហ្មងបាទអឺ អឺ Vanedic Fabinho John Covid Jelly Molina បាទគាត់ចង់មានន័យថាម៉េចការនេះដូចជាមកពីសុកគេនេះបាទអ្នក comment នេះអឺ Mares MC បងតា Man U Man City អាចលើកពាក្យអត់ឆ្នាំហ្នឹង Man City មួយ Liverpool បដិញគ្នាទៅវិញទៅមកតែឥឡូវ Chelsea រៀងរៀងចាក់កន្លងបន្តិចហ៎បាទ Chelsea រៀងធ្លាក់ពីកន្លងផ្លូវបន្តិចហើយនៅសល់តែ Liverpool ជាមួយនឹង Chelsea ជាមួយ Man City ពងដេញគ្នាបាទបន្ទុកមិនទាន់ដាច់គ្នាឆ្ងាយទេបាទអញ្ចឹងខ្ញុំគិតថាបែកភាពដំបូងខ្ញុំទាយតាំងពីដើមរដូវកាលខ្ញុំថាមាន3ឯ Man U Man City Liverpool ជាមួយនឹងអឺ Chelsea តែឥឡូវ Chelsea យើងឃើញមកដល់សប្តាហ៍នេះរៀងឃ្លាតគេរៀងឆ្ងាយតិចហើយណាបាទបន្ទុកឥឡូវហ្នឹងគឺ Man City 44 Liverpool 41 Chelsea 38អញ្ចឹង Liverpool នាំមុខ Chelsea 3បន្ទុក Man City នាំមុខ Liverpool 3បន្ទុក ដេញដេញគ្នា3 3បន្ទុកបាទអញ្ចឹង Chelsea នឹងធ្លាក់កន្លងតិចតែអ្វីដែលឡើងគួរកត់សម្គាល់គឺ Arsenal បាទ32បន្ទុកចូល top 4វិញហ្នឹងហើយចូល top 4វិញហើយ Man U ក៏បង្កិលមកបន្តិចបន្តិចតែតែអឺចូល top 4វិញហ្នឹងដោយសារតែ Man U អត់ទាន់បានប្រកួត2ប្រកួតទេណានៅនៅប្រកួតស្ទើរជាងបាទ6ដល់10ប្រកួតហើយ Arsenal 8ដល់10ហើយអញ្ចឹងបើសិនជា2ប្រកួតរបស់របស់ Man U ហ្នឹងគឺឈ្នះបានន័យថា Arsenal ទៅក្រោម menu វិញតែសំខាន់ឥឡូវទៅមុនសិនចូលក្នុងប្រអប់លេងលេងសិនទៅ បាទក្នុង top 4លេងលេងសិនទៅហៀលីហ៊ុនបងយល់ខ្ញុំថ្ងៃនេះខ្ញុំឆ្លើយសំណួរមុនសិនហើយបន្ទាប់មកបាទខ្ញុំនិយាយព័ត៌មានអាប់ដេតចុងក្រោយ បាទតាក់ទងទៅនឹងទីផ្សារដោះដូរបងនិយាយពី Cavani និង Ferran Torres ផងបាទអូខេរឿង Cavani យើងខ្ញុំខ្ញុំបញ្ជាក់ជូនថា ទាំង Cavani ទាំង Ferran Torres គឺ Barcelona កំពុង តែសេរីសរងយកទាំងពីរនៅក្នុងខែមករាឆ្នាំនេះបាសេរៀបគម្រោងគឺ យកទាំងពីរតែម្ដងទាំង Ferran Torres របស់ Man City ទាំង Edison Cavani របស់ Man U ដោយឡែក Man U អត់ទាន់ចង់ឲ្យ Cavani ចាក់ចេញនៅខែមករានេះទេក៏ប៉ុន្តែ Cavani គាត់ព្យាយាមចង់ចាក់ចេញនៅខែមករានេះតែម្ដងដោយសារតែគាត់គិតថាគាត់នឹងនៅតែលេងបានតិចតួចមិនសូវបានលេងច្រើនបើសិនជាគាត់ទៅបាសេនោះគាត់នឹងមានឱកាសលេងបានជម្រើសដំបូងច្រើនជាងបាទយើងគាត់តែមិនបាច់និយាយបាច់គាត់និយាយក៏យើងមើលឃើញដែរព្រោះនៅក្នុងក្រុមបាសេរាល់ថ្ងៃនេះ អឺខ្សែប្រយុទ្ធប្រអប់អត់ទៅមានកីឡាករដែលត្រូវដាក់លេងទេបាទឥឡូវអាគូអេរ៉ូប្រកាសចូលនិវត្តន៍ទៀតអញ្ចឹងតនេចែកហ្មងនៅនៅប្រអប់គ្រោះថ្នាក់ហ្នឹងមានតែលុកដយ៉ុងហើយជាមួយនឹងអឺ Brasfait បាទតែអ្នកពីរហ្នឹងស្ទើរទេបាទយកកាវនីទៅកាវនីដឹងបានលេងជំរឿនដំបងរហូតដែរបាទអញ្ចឹងកាវនីក៏សុំចេញខែមករាក៏សុំចេញហើយចំពោះ Ferran Torres យើងដឹងហើយ ថា Man City មានអារម្មណ៍ល្អជាមួយបាសេជាពិសេសលោក Pep Guardiola គាត់សម្រួល គាត់សម្រួលឲ្យ Ferran Torres ចេញទៅចូលរួមជាមួយនឹង Barcelona តែម្ដងប៉ុន្តែលើតម្លៃផ្ទេបាសេហ៊ានឬក៏អត់នេះជាបញ្ហាតម្លៃផ្ទេបើតាមដឹងប្រមាណជា46លានអឺរ៉ូជាង30លានផោនក្រាស់ដែរ33 39អញ្ចឹង46លានអឺរ៉ូខ្លាចតែបាសេរាល់ថ្ងៃនេះគឺមានបញ្ហាវិបត្តិហិរញ្ញវត្ថុធ្វើឲ្យពិបាកនៅក្នុងការនាំយក Ferran Torres ទៅប៉ុន្តែ សម្រាប់ Ferran Torres គាត់អូខេមួយបាសេរួចហើយបើថាបាសេយកទៅគឺគាត់ទៅគាត់ ចរចាហៅ pre pre agreement ណាបាទគាត់ព្រមព្រៀងលក្ខខណ្ឌប្រាក់ខែប្រាក់អីហ្នឹងរួចហើយបាទសំខាន់លើការចរចាប្រាក់ឈ្នួលជាមួយប្រាក់ប្រាក់ផ្ទេបាទ transfer fee ជាមួយនឹងក្រុម សម័យគឺក្រុមក្រុមម្ចាស់ហ្នឹងគឺក្រុម Man City ហ្នឹងឯងហើយគ្រូអង្វឹកលោកប៉េបកាត់យូឡាដើរតួសំខាន់ក្នុងការជួយសេរីកីឡាករ Fran Torres ហ្នឹងឲ្យទៅចូលរួមជាមួយបាសេទៅទៀតនេះបានន័យថាជួយពីអតីតគាត់ជួយក្លឹបចាស់របស់គាត់ហើយបាទបាទយើងឃើញការប្រកាស អាហ្គូអេរ៉ូចូលនិវត្តន៍ហ្នឹងក៏មានវត្តមានគាត់នៅ Camp Nou Stadium ហ្នឹងដែរបាទអញ្ចឹងបាសេឡូណាជាមួយនឹងប៉េបនេះគឺថា DNA តែមួយដែរទេ បាទវាអត់ខុសគ្នាប្រហែលទេបាទថ្ងៃក្រោយទៅសង្ស័យតែបាលោកប៉េបហ្នឹងទៅចូលរកជួយបាសេទៀតខ្ញុំខ្ញុំគិតថាអញ្ចឹងណាបាទអាចវិលទៅជួយបាសេសាញថ្មីម្ដងទៀតគាត់ថាបានបាទញូកសលធ្លាក់អត់បើចាញ់រហូតតើចាញ់រហូតធ្លាក់អីមានស្អីនៅ បាទតែគេចាំអ៊ុតមើលខែមករាបើសិនជាញូកសប្រមូលទិញកីឡាករមកបានល្អល្អអាហ្នឹងអាចរើបរើចេញពីតំបន់គ្រោះថ្នាក់បានណាបើទិញមិនបានទេនោះបោះថុយប្រឋានឬក៏ភាគរយខ្ពស់ហើយទៅកាន់ Championship វិញហើយឥឡូវនេះកីឡាករដែលញូកសចង់បានយើងឃើញមានកីឡាករមួយចំនួនណាដែលញូកសចង់បាននៅខែមករានេះក្នុងនោះមានរួមមានដូចជា ខ្សែការពីអង់គ្លេសគឺ Kieran Trippier ដែលជាចំណាប់អារម្មណ៍របស់ Man U ដែររបស់ AT Madrid បាទកីឡាករបារាំងគឺ Musa Dembele ដែល កំពុងតែលេងនៅក្នុងក្រុមអឺ AT Madrid ដែរប៉ុន្តែខ្ចីជើងទៅពី Lyon ណាក៏ញូកសលចង់ទិញដែរហើយគេគិតថា ពីរអ្នកនេះគឺអាចញូកសលទិញបានណាខែមករាហ្នឹងណាព្រោះតម្លៃផ្ទេហើយនឹងលក្ខខណ្ឌផ្សេងផ្សេងគឺដូចជាតំណងនឹងអាចយកកសលទិញបាន ហើយមួយទៀតគឺ Felipe Coutinho របស់ Barcelona ដែល Felipe Coutinho នេះគឺយើងឃើញថា Barca លើកឲ្យហ្មងមិនបាច់យកកសលទៅចាយជើទេបាទសេលើកឲ្យដូចថាយើងលើកកូនស្រីឲ្យទៅគេអញ្ចឹងណាបាទមិនបាច់ញ៉ៃចូលមកចាយជើទេគឺខ្ញុំលើកឲ្យឲ្យតែមានលុយកាឥឡូវនេះបាទសេលើកញូលើកកោតទីញោឲ្យទៅញូកសឬក៏ស្ពើពីនឹងក្រុមណាទិញក៏បានណាបាទនេះតាមព័ត៌មានចុងក្រោយ ព្រោះបាសេឥឡូវពងត្រូវការលុយបាទពងត្រូវការលុយហើយត្រូវការលុយហ្នឹងគឺដើម្បីសេរីទិញឥឡូវខ្ញុំនិយាយញូកុសលឲ្យចប់តិចសិនបាទយើងភ្លេចអស់ទៀតឥឡូវមូសាដេមបេឡេអឺខេរិនទ្រីបជាពីរអ្នកនេះដែលញូកុសលអាចទិញបានណាបាទគឺគិតថាញូកុសលអាចទិញបាននៅខែមករានេះហើយនឹងមានកីឡាករមួយចំនួនទៀតណាខ្ញុំចង់ភ្លេចឈ្មោះអស់នៅឡើយនិយាយបាទខ្ញុំចង់ភ្លេចឈ្មោះអស់ខ្ញុំសុំមើលឡើងវិញបន្តិច បាទមានមួយចំនួនទៀតដែលដែលស្ថិតនៅក្នុងបញ្ជីទិញចូលដែរនេះអឺខ្សែការពារហូឡង់របស់ក្រុមលីលនេះរបស់ក្រុមលីលអាវលីលខ្ញុំពាក់នេះគឺ Sven Botman របស់ ហូឡង់ហើយនិងក្រុមលីលក៏ញូកសលទំនងជាអាចទិញបាននៅខែមករានេះដែរពីព្រោះឥឡូវកំពុងចរចាគ្នាហើយលក្ខខណ្ឌមួយចំនួនដូចជាត្រូវរើគ្នាខ្លះហើយអញ្ចឹងខែមករាមកដល់ប្រហែលជា10ថ្ងៃទៀតហ្នឹងគឺចូលមកដល់ហើយបាទអញ្ចឹង Sven Botman ហ្នឹងក៏ទំនងជាអាចយកកសលទិញបានដែរ ហើយនឹងមួយទៀតគឺខ្សែការពារស្លាបឆ្វេងបាទ Lucas Digne របស់ក្លឹប Everton ពួក Everton ថ្មីថ្មីនេះគឺបានព្រមព្រៀងជាមួយនឹងក្លឹប Dynamo Kiev នាំយកអឺ Makalenko Mikalenko ខ្សែការពារអ៊ុយក្រែនខ្សែការពារឆ្វេងនឹងអ៊ុយក្រែនយកមកហើយតម្លៃជា20លានអញ្ចឹងបានន័យថា Everton នឹងរុញបាទ Lucas Digne ចេញ ទៅឲ្យចូលរួមជាមួយនឹងក្លឹបណាផ្សេងហើយគេគិតថាញូកុសលជាក្លឹបដែលសមរម្យសម្រាប់លូកាសឌីញេដែលជាដឹកឡាកររបស់លីលនឹងដែររបស់បាសេរបស់រ៉ូម៉ាហើយនឹងអេវ៉ាតុនក្នុងបច្ចុប្បន្ននេះបាទបាទនេះគឺជាកីឡាករដែល available បានថាមានស្រាប់ហើយក្លឹបពួកគេ គឺទំនងជានឹងលក់ចេញនៅខែមករាខាងមុខបើកីឡាករ Man U Lingard Van der Beek បាទ download អាហ្នឹងសិតតា available ឬក៏ fill zone បាទសិតតាត្រូវលក់ចេញត្រូវបញ្ជូនចេញហើយហើយ mature ណាហ្នឹងសិតប្រមាណអ្នកហ្នឹងគឺសរេសរងទៅលក់ចេញហើយដោយ like ប៉ុកបា គឺតតែរដូវកាលក្រោយបាទរដូវក្តៅខាងមុខខែមិថុនាខាងមុខចប់រដូវកាលនេះទើបដឹងពីលទ្ធផលថាគាត់នៅឬមិននៅព្រោះប៉ុកបានេះគាត់អ៊ុតក្លឹបដែរទេបាទក្លឹបក្លឹប ចាំអ៊ុតគាត់គឺគាត់នឹងអ៊ុតក្លឹបចាំមើលតែក្លឹបលេងបានចូល top 4 top អីបានគាត់សេរីនៅតទៀតទៅតែអត់ទេប្រហែលគាត់ចេញហើយបាទនេះរឿងពុកបាបាទអញ្ចឹងអឺរឿងយូកសនេះគឺថាធ្លាក់ខ្ញុំមិនទាន់ហ៊ានថាទេព្រោះចាំមើលខែមករាសិនគេលោកគេទិញបាន MM មកគេដែរគេមកសេរីស្រង់ទៅឡើងទៅលើវិញទៅគាត់ថាបានដែរបាទនឹងអញ្ចឹងខ្ញុំខ្លាញ់ខ្លាចលីតទេតែយូសទិញកលាករបានច្រើនសង្ស័យតែលីតទៅហើយបាទចូលប្រអប់គ្រោះថ្នាក់វិញហើយ mình tây mình chọn cái lít chênh bà mình chọn cái lít <laughs>